អាចារ្យយីទៅបឹងកែចុះអាចារ្យចុះអាចារ្យធំទៅណាវិញបងអាចារ្យធំដូចជាលេខនៅក្លឹបកាហ្វេវប្បធម៌នៅសៀមរាបបាទអាចារ្យធំចឹងអាចារ្យយីមកបឹងកែដែរណាគ្នាយើងបាទហើយមួយទៀតពូចង់និយាយពីទម្រង់លេខរបស់ម៉ាយបន្តិចបាទតេតទៅទៅនឹងការបង្ហាញខ្លួននៅគួរឲ្យចាប់អារម្មណ៍នៅរដូវកាលនេះហើយការជួបគ្នារបស់ក្លឹបបាល់ទាត់ FC Barcelona ជាមួយនឹងក្លឹប Real Madrid កាលពីម្សិលបាទនៅក្នុងពានរង្វាន់ Spanish Super Cup បាទគឺក្រុម Adriano Real Madrid បានយកឈ្នះទៅលើក្រុមអ្នកមានបន FC Barcelona ដោយលទ្ធផល3ទល់នឹង2 ការប្រកួតនេះគឺបំពោពេញទៅដោយភាពស្វិតស្វាញហើយ full control បានន័យថាការប្រកួតនោះគឺទាក់ទាញមែនទែនបាទវាគឺជាការប្រកួតជំនុំ El Clasico បាទដែលក្លឹបធំពីរនៅអេស្ប៉ាញបាទត្រូវជួបគ្នាគឺ Barcelona ជាមួយនឹង Real Madrid ក៏ប៉ុន្តែបើទោះបីជាជួបគ្នាលើកនេះអឺ Barcelona ហាក់ដូចជាបាទដូចដូចជាដូចជារៀងបាទធ្លាក់បាទនេះស្ទើតម្រងលេងបាទបាត់បង់កីឡាករសំខាន់សំខាន់ច្រើនក៏ពិតមែន ក៏ប៉ុន្តែការប្រគួតនេះគឺល្អមើលបាទលទ្ធផលនោះគឺវាសឹងថាมันគួរឲ្យជឿទេថាមានគ្រាប់បើច្រើនដល់ទៅ3ទៅនឹង2បាទរៀលម៉ាឌ្រីតបើឆាកមុនដោយបាទកីឡាករវ័យក្មេងរបស់ប្រេស៊ីលគឺវិនិច្ឆ័យជូនីហៅអាម៉ៅបាទជាអ្នកសុទ្ធគ្រាប់បាល់បើឆាកឲ្យក្រុមរៀលម៉ាឌ្រីតនាំមក1ទៅនឹង0ក៏ប៉ុន្តែបាទពូនិយាយអំពីការលេងលើកនេះអ្វីត្បិតតែរៀលបាទអាចថាគ្រប់គ្រងបាល់ច្រើនបើភាគរយតិចជាងបាសេក៏ពិតមែនប៉ុន្តែបើនិយាយពីគុណភាពនៃការ counter បាទ counter attack របស់ Real នឹងគឺស្ដាច់ហើយបាទ king of the counter attack ហើយ Real Madrid គឺជំនាញហ្មងអារឿង counter attack ហ្នឹងសូម្បីតែការប្រកួតចប់ហើយអឺខ្សែការពារបាទចាស់ភាសារបស់បាសេ គឺចរ៉ាពីគេក៏បាទបាននិយាយថា Real Madrid នឹងគឺលេងចាំតែបាល់ counter ទេបាទគាត់ថាបានន័យថាការឈ្នះរបស់ Real លើកនេះគឺឈ្នះដោយសារបាល់ counter តែមួយមុខប៉ុណ្ណោះនេះគឺជាបច្ចេកទេសនេះគឺយុទ្ធសាស្ត្ររបស់ក្លឹបបើទោះបីជាឈ្នះដោយបាល់ counter ឬក៏ឈ្នះដោយបាល់វេលុកឬក៏ឈ្នះដោយបាល់បច្ចេកទេស ប៉ុន្តែវាជាជ័យជំនះដែលត្រូវទទួលយកដោយកិត្តិយសដោយស្មារភាពបើវាអត់មានថាត្រូវលេខ counter ចាំតែ counter ទៅវាខុសលេខអន់ជាងគូបដិបកផ្សេងគឺមិនទេអានឹងសំខាន់គឺបច្ចេកទេសយុទ្ធសាស្ត្ររបស់យើងតើឧទាហរណ៍ថាបាក់សេវាយវាយហើយវាយទៀតសុទ្ធសុទ្ធហើយសុទ្ធទៀតបើប្រូរ៉ាំទៅលើរ៉េម៉ាឌ្រីតប៉ុន្តែរ៉េទៀតទុបទុបទុបទុបនៅពេលដែលមានឱកាសគឺវាឆ្មក់មកគឺសម្រាប់ទីបានសម្រាប់ចាំបានន័យថាបាល់ counter គឺជាបាល់ដែលគេខ្លាចបំផុត នៅអង់គ្លេសពូខេងបាល់ counter របស់ Liverpool គឺកាញ់បើ Liverpool ក៏ប្រកែកលេងបាល់ counter ដែរបើនិយាយពីបាល់ counter ឃើញ Liverpool 1 Real Madrid ទី2គឺជំនាញមកអាបាល់ counter ហ្នឹងតែបើនិយាយពីគុណភាពនៃ counter គឺអត់ដល់ Real ទេ Real គឺខ្លាំងណាស់អា counter attack ហ្នឹងអញ្ចឹងបានថាបាសេបរាជ័យហ្នឹងកុំកុំគិតថាឈ្នះដោយសារ counter អាហ្នឹងគឺការធ្វើប្រហែសចុះយើងដឹងហើយដែរថាតើកាលណាយើងព្យាយាមសម្រុកបាទដល់ពេលយើងសម្រុកខ្លាំងពេកអញ្ចឹងវាវាត្រូវផ្ដោតផ្ដោតទៅលើបាទផ្ដោតទៅអស់ទៅរបស់ខាងលើ ក៏ពេលបាល់ដាច់មាត់បាល់ខំត្រង់មកមានអីទុកទៀតអាហ្នឹងវាចេះគេទេនៃការលេងហើយអាម៉ៅនិយាយពីរដូវកាលនេះក្មួយហើយនិយាយពីល្អម៉ែល្អមកសូម្បីតែហើយវាថាបងពេលខ្លះនិយាយគូរៀលម៉ាឌ្រីដដល់សឹងថាល្អមើលជាងជាងថាសឹងថាល្អមើលជាងមែនទីដែលវាទ្រាំនិយាយទៀតវាដូចបានន័យថាការលេងរបស់រៀលម៉ាឌ្រីដពេលនេះគឺចាប់ដើមគឺតាំងពី គ្រូថ្មីមកដឹកនាំលោកកាឡូអាសេលតិណា បើគាត់ធ្វើឲ្យអ្វីអ្វីសពបែបយ៉ាងហាក់ដូចជាប្រសើរច្រើនមែនទែនមកបើគាត់សេរីទីហើយកីឡាករបោះរៀលគេផ្លាស់ប្ដូរដែរតែគេមិនផ្លាស់ប្ដូរទាំងអស់ទេសារ៉ូជប់សិនចាំបងតបបានន័យថាការផ្លាស់ប្ដូរបោះរៀលប្រទេសគឺផ្លាស់ប្ដូរជើងក្រោមដូចជារ៉ាម៉ូគាត់ចាក់ចេញអឺរ៉ាម៉ូចាក់ចេញបារាំងចាក់ចេញបាទពីរនៅបានតែជើងក្រោមដែលជាខ្សែការពីរឹងមុំខ្សែការពីកណ្ដាលដែលកាត់បាល់បានល្អដែលទប់ស្កាត់បាទការធ្លាយគ្រាប់បានច្រើនហ្នឹងក៏ ក៏ត្រូវបាត់បង់អញ្ចឹងទេលោកកាឡូអាសិលតិបានបំពេញនៅចន្លោះបាទចន្លោះតំបន់ការពារហ្នឹងបាទគឺដាក់មកវិញដោយអាដិតខ្សែការពាររបស់ប្រចាំនេះបាទគឺកីឡាករ David Alaba បាទដាក់ដៃគូគ្នាជាមួយនឹង Eder Militao បាទពីរនាក់ហ្នឹងគឺគាត់លេងជាអាយាកាត់នៅកណ្ដាលពីរនាក់ហ្នឹងហើយស្ដាំបាទមាន Dani Carvajal កាឆ្វេងហ្នឹងគឺ Ferland Mendy ចឹងបានន័យថាទោះបីជាជើងក្រោមរបស់ Real Madrid បាត់បង់បាទរ៉ាម៉ូសចេញវ៉ារ៉ាន់ចេញប៉ុន្តែវាអត់មានបញ្ហាបានន័យថាបញ្ហាគឺអត់ចោលខ្លាំងទេ អាសេវតិគាត់នៅតែបំពេញចន្លោះខ្វះខាតហ្នឹងគឺសំថាឥឡូវនេះគឺគ្រប់គ្រងស្ថានភាព100%ហើយតំបន់បំរើវិញរយៈពេល7ឆ្នាំហើយ7ឆ្នាំហើយដែលរៀលម៉ាឌ្រីតអត់ផ្លាស់ប្ដូរតំបន់បំរើកណ្ដាលខាស្មីរ៉ូលូកាម៉ូទ្រិចតូនីគ្រូស3អ្នកនឹងយើងមើលមើលបាសេរុះរួយ ប្រហែលដង បាត់អស់ហើយបាកីឡាប្របងបាសេអ៊ីនេស្តាសាវីនៅប៊ូស្កេតមួយរ៉ាគីតិកក៏ចេញទៀតទៅសេវីយ៉ាទៀត ចឹងបាននិយាយពីបាសេរូបរើសឹមដល់ទាំងអស់មកបច្ចុប្បន្នតែបើងាកមកមើលរៀលវិញគឺអត់ទេណាបំរើ3នាក់ហ្នឹងគឺនៅពេញសាច់ទាំង3ហ្មងចឹងគេខ្លាចខ្លាញអាបំរើនេះវិញ្ញាសាច់ហ្មងរៀលវាពេញសាច់ពេញហូម៉ែអាពេញហ្មងបើតូនីគ្រូខាស្មីរ៉ូលូកាម៉ូទ្រិកហើយ3នាក់ហ្នឹងបាននិយាយទៅដូចត្រីកោណចឹងបើដូចមុំចក្រានចឹងបាទតេកាឡាគឺស៊ីចង្វាក់គ្នាសឹងថាបាទដូចបេះដូងតែមួយដែរបាទគេថាពួក3នាក់បំរើបងបងរៀលម៉ាឌ្រីតហើយអាប្រយុទ្ធ3នាក់ខាងលើដាក់ចាំទៅចាប់ទៅទទួលបាសុទ្ធ អាស្ដាប់ Marco Asensio កណ្ដាល Karim Benzema ឆ្វេងអាម៉ៅចុះបានថាដល់ពេលអាក្រោមដល់គេសហការជាមួយនឹងកណ្ដាលកណ្ដាលគេរុញបាល់យកទៅលើឲ្យសុទ្ធចុះវាអត់មានអីសាមញ៉ាំទៅរៀលគឺនិយាយទៅគឺរៀលលេងតែអញ្ចឹង433គ្រប់និយាយទៅគឺគ្រប់ការប្រកួតអត់ចាំបាច់អី4231ឬក៏423ដងអីអត់ទេរៀលម៉ាឌ្រីតងាយងាយបាទ easy easy មក433អញ្ចឹងក្លោសេឡាទីមកនេះគាត់អត់រុះរើច្រើនមួយកីឡាករមានស្រាប់ហើយ អញ្ចឹងគាត់តែបន្ថែមតែជើងក្រោមពីរនាក់មកបាត់រ៉ាម៉ុងបាត់បារ៉ាន់គាត់ដាក់តាអ៊ីនដាក់អាឡាបាមកហើយនឹងមីលីថាឬក៏ណាឆូម្ដងមកកាលតែប៉ុណ្ណឹងអញ្ចឹងអត់បញ្ហាចោលសម្រាប់រេម៉ាឌ្រីតអញ្ចឹងបានន័យថាចាប់តាំងពីបាសេឲ្យចាប់តាំងពីមេស៊ីចាក់ចេញពីបាសេទៅហើយដូរគ្រូផងដូរប្រធានក្លឹបផងអញ្ចឹងវារកម្មប្រកោវាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងរបស់បាសេនោះគឺមានភាពរញ៉េរញ៉ៃច្រើនអញ្ចឹងពេលនេះក៏មិនទាន់ថានឹងថឹងនៅឡើយទេបើទោះបីជា អឺលោកចនឡាបូតេគាត់ត្រូវបានបើតែងតាំងជាប្រធានក្លឹបថ្មីចំនួនលោកបាត់តមូក៏ពិតមែនប៉ុន្តែវាសំខាន់គឺនៅអារឿងលុយជាពាក់គេផងហិរញ្ញវត្ថុបើត្រូវទិញកីឡាករវាថ្លៃពេកក្លឹបវាអត់មានលទ្ធភាពជាពាក់គេពេកវាកើតបំណុលចេះកើនអញ្ចឹងត្រូវលោកកីឡាករចេញខ្លះបានដើម្បីប្រមូលលុយទិញយកកីឡាករថ្មីមកហើយប្រហែលថ្ងៃមុននេះលឺទៅ Philip Coutinho នោះឲ្យទៅ Aston ខ្ចីជើងសិនបាទទៅឲ្យ Aston ខ្ចី Aston Villa ខ្ចីជើងសិនបាទបញ្ចេញ Philip Coutinho មួយអញ្ចឹងដល់សល់ប្រហែលទៀត អញ្ចឹងគ្រូថ្មីសាវីនឹងគាត់ត្រូវរៀបចំមក build up សាឡាវិញរហូតដល់ថ្នាក់ហៅសូម្បីដល់ Dani Alves បាទ Alves 3ជាងអីយកមកវិញទៀតបើសាវីហៅមកវិញទៀតក្នុងនាមជាមិត្តភក្តិប៉ុន្តែមកនេះមិនមិនមិនមិនមែនជាមិត្តមិនមែនជាកីឡាករដូចគ្នាទេសាវីគាត់ជាគ្រូហើយ Alves គាត់ជាបាទកីឡាករថ្ងៃលេងនៅឯ Clasico នៅក្នុងពាន Spanish Super Cup Alves លេងដែរ Alves មានទូនទីបិទបិទអាម៉ៅទេបិទមានជាប់ណា ប្រេស៊ីលដូចគ្នាក៏ពិតមែនប៉ុន្តែអាម៉ៅក្មេងអាម៉ៅឥឡូវឡៅងោអាម៉ៅល្អល្អម៉ែល្អមកអញយីមែនណាជាតាំងពីអាម៉ៅអត់កណ្ដាលដល់អាម៉ៅមានកណ្ដាលអាម៉ៅវាល្អពេកល្អដល់ថ្នាក់ពុះវាអត់ស្មាន តាំងពីតម្លៃខ្លួនធំ40លានរដូវកាលមុនឥឡូវឡើងដល់100លានជាងវាម៉ែណាឡើងឡើងមួយធ្វើជា3ជា4អីវាអត់គួរឲ្យជឿតែហេតុអីបានអាម៉ៅវាគាត់ខ្លួនឲ្យលឿនលឿនយ៉ាងនេះសាហាវមែនសាដល់ឲ្យគិតមកអរហើយមើលអាម៉ៅ បងអត់នឹកស្មានថាគាត់អត់អត់សឹងតែអត់ជឿថាម៉ាំងលេងល្អដល់ប៉ុណ្្នឹងដែរអូយញាក់សាច់មកពីមុនខ្មែរគិតមើលឆ្នាំមុនរដូវកាលមុនឃើញហ៎បើចាំពីមួយមួយ ស្មើសម័យតាម៉ៅគ្រប់គ្រងបាល់ក្នុងជើងពេលដែលវាអូឡើងគឺដល់អត់ទៅរួចមួយគេទេ ខូចបាល់ចាក់ចោលពីចាប់កុកជាប់ហ្មងតែឥឡូវអត់ទេណាពីមួយមកមកហត់សាយលើអាមិនញាក់ always always always ដួល always ដេកដល់មិនសិនមិនមានអីមិនសិនមួយថ្ងៃយោចឹងថាអូយអាម៉ៅមកលេងមកខ្លាំងមកកាតមកម៉ៅបាទនេះណាម៉ៅហើយរដូវកាលនេះមិនបាច់សង្ស័យថាក្រុមណាលើកទៀតទេអេស្ប៉ាញគឺរៀលម៉ាឌ្រីតយកហើយវាអស់គូប្រជែងហើយវាលេងល្អមើលហើយបាសេក៏ស្ទើកីឡាករអាតេនឹងក៏ពិបាកទៀតដល់ពេលចឹងរៀលហើយរៀលវាយដាច់ហើយហើយឆ្នាំនេះពូគិតថាស្បែកជើងមាសនៅអេស្ប៉ាញ Benzema យកហើយពួកអត់ពី Messi ហើយដល់ពេលអញ្ចឹងមានអីទៀតអូអាម៉ៅល្អអាម៉ៅល្អសាហាវហ្មងអាម៉ៅល្អពូសរសើរវាល្អមែនជេរវាតាំងពីវាអត់កណ្ដាលរហូតវាល្អវាខុសពីអា Greenwood អា Greenwood ជេរតាំងពីល្អរហូតដល់ធ្លាក់អត់រហូតដល់ធ្លាក់ម្ដងលេខវិញចុះឥឡូវសួរថាហេតុអីបានអាម៉ៅល្អមិនបាន Greenwood វាអត់ល្អបាទអាឡប់នៅវាលេងវាលេងដោយតួឯងហ្នឹងបើវាលេងបាទមើលគេហ្នឹង អាបាល់មិនក៏វាសុទ្ធអាបាល់មិនក៏វាទាត់វាមានមើលវាគិតអាណាវាសំខាន់គឺតាបានបាល់ឲ្យអញអញសុទ្ធហើយគេលេងគេចេះយល់គេគិតថាបាល់ណាត្រូវសុទ្ធបាល់ណាត្រូវបោះបាល់ណាត្រូវទប់អាហ្នឹងអត់ទេអាក្រេនវូតអត់សោះអាប្រកួតណាដែលពូនិយាយអានោះសុទ្ធ6ជើងអាពេលហ្នឹងពូមិនតមជេតមវាជាប់ទីតមវាអត់បានទីតមអត់បានចឹងបានថានេះអត់កណ្ដើបមែន ហើយមិនមែនថាសុទ្ធហើយសុទ្ធទៀតសុទ្ធហើយសុទ្ធទៀតនឹងគ្រូសរសើរទេណាណូដៃຕົកហ្មងហើយសុទ្ធមកជើងខូចណូដៃຕົកមួយហើយសុទ្ធមកជើងខូចទៀតណូដៃຕົកទៀតណូចូលណូឡាដាក់ឲ្យប្រងសិនយកឲ្យលេងអត់មើលគេហ្មងគេលេងគេគេលេងជាក្រុមគេចេះបោះគេចេះឲ្យដល់ពេលឯងលេងសុទ្ធរហូតដល់ពេលអញ្ចឹងមានអីទៀតអាគ្រីមពុលវានៅបំរុងកាន់តែយូរកាន់តែល្អហ្នឹងកើតទេអរទេពូសរសើរមែនសរសើរម៉ាយមែនពូសរសើរមែនសរសើរ អាម៉ៅល្អមែនវាមិនដែរអាណា180ដឺក្រេរដូវកាលនេះឡើងសាហាវមែនអាម៉ៅអរេពងនិយាយមែនមកឥឡូវរៀបបន្តិចកាចមកប៉ុន្តែកុំភ្លេចខែ2ថ្ងៃ16ដូចជា Valentine Day ហើយអឺប៉ារីសប៉ះមួយរៀលម៉ាឌ្រីតវគ្គហ្នឹងគឺវគ្គស៊ីសាច់ហត់ឈាមហើយដឹងក៏ក្រៅមេឃហើយពេលហ្នឹងប៉ារីសមួយរៀលម៉ាឌ្រីត បើសិនបើប៉ារីប៉ះមួយមែនយូមិនអែមដែរអាប៉ះរៀងក៏ប៉ះដែរ